ទានដើម្បីក្រុងពលីណាបាទក្រុងពលីនេះគឺមាន5យ៉ាងគឺមានមានពលីក្រុងពលីរាជពលីនិងស្ដេចក្រុងពលីជាដើមបាទជើមកជួយដឹងជួយលឺនៅបាទវត្តសវណ្ណកុងគារាមបាទប្រហាត់ទឹកទឹក សកិកាមេចចរូបេរិសិខរតតេចន្ទតិខេវិមាននេទីបេរថេចចធិមេតរុនិកហនេហវត្តវមខេតេភូមិចាយន្តុទេវាជាលៈផលវិសមេយៈហន្ថភនេគេតតន្តាសន្តគេយ៉ាងមុនិវរវចនੰសាធិភូមិសនន្តោ ហមសវណ្ណកាលោអយមភតន្តាហមសវណ្ណកាលោអយមភតន្តាហមសវណ្ណកាលោអអយមភតន្តាភុនតោទេវសង្ឃាយោបពុទ្ធទេវទេវតាដែលសិទ្ធិរក្សាតាំងតែពីភពផែនដែលប្រត់ប្រពីគរីបរវត្តសមុទ្រកាន អីដល់ហើយបវរចន្ទិមពៀនចេះសិក្សាព្រះអីសីតបោះដល់ជ្រោះជ្រោះកុហៀមយល់ប្រសាឋានពីមានទោះទេឆ្ងាយចិត្តប្រពុតអស់ទេវតាដែលរសាស្វិតស័តសមត្ថរិទ្ធរិទ្ធិសូព្រមរំជុំនៅកណ្ដាប់ចក្រវាលាទាំងអស់ទេវតាដែលរសាស្ទឹងបាញ់កងគេជ្រោះជ្រោះចលោដងព្រៃភ្នំទុកកុំសាខាលាអង្គសាលាទឹកខ្លាយង បរិយកុំត្រកុំស្លោមស្លឹងបឹងប្រពះស្រះស្រង់រអស់ទេវតាដែលរសានិកលិហិបធរនី ជាតិគោរពដល់ឆកាមាសួតទាំង6ចិនព្រមលោកទាំង16ចិនភូមិទីផ្លាយថិតថៅដែនអាយទេពមានផ្លាកិលេសកំពូលគរីបបតាកាសទេវីទោះឋានណាក្តីភូមិទីទាំងអស់ឋិតនៅតាមកោះដែនដីស្រុកទូចស្រុកធំស្រែចំការក្តីមានព្រឹក្សាប្រិយមិត្តស្បាត ក្តីណាកំផប់ផងនេះដែលស្នាក់ក្នុងជលសាឬដែលដីគោករៀបស្មើគ្នាចិត្តឆ្ងាយនានាសូមអញ្ជើញការរីពីអាណាចពាកសត្ថាសាស្តាចណានព្រះសក្យមុនីតោដំមេនមានសូមទេពគ្រប់ប្រាណទៀងស្ដាប់ចោះណាបើបានស្ដាប់ហើយសូមកំកំតៅរៀងរលកិញ្ញាអល់ពូជ័យ សរីសុខាយុវតនាយុសាតើងកានសូមមានពលៈបតិភិនៈដែលយើងខ្ញុំគ្រប់ប្រានប្រងទាំងប្រគុណម្ចាស់ពុទ្ធបរិស័ទបកបតែសេចក្តីសុខចម្រើនចាប់ពីថ្ងៃនេះតរៀងទៅត ព្រះពុទ្ធពុទ្ធមុតរោចៈពរពាយញ្ញអគ្គយេចទេវតាចក្កណយកាសបោពុទ្ធោពុទ្ធយើងខ្ញុំក្រាបថ្វាយបង្គំបណ្ដំវន្តិទើបជើញស្ដេចក្រុងព្រះពលីកុំដែងប្រត់ប្រពីអាយសូលពូទ្វីបាទើបជើញកុំដែងសព្វពុទ្ធព្រា សូមវន្ទាបង្គំកោនចល័ងលោកអ្នកមានរិទ្ធិខ្លាំងខ្លាំងពន្លឹកពន្លឺអនុភាពថាកោតទេពជើងព្រះបាទមកុដរតអ្នកដ៏មានរិទ្ធិខ្លាំងណាស់ពន្លឹកពេកពន់បិទអីថ្ងៃនេះរៀបចំធ្វើបុណ្យសុនទានសូមអល់ពពួដាច់ត្រង់រលីចាស់ទឹកចាស់ដីម្ចាស់គេហាហានឬក៏ម្ចាស់ វិធាននេះជួយមកប្រសិទ្ធិពោជ័យស្រីនិងកុលចាប់តាំងពីថ្ងៃនេះមកនេះតរៀងទៅមកបាត់តែកោរីបបមកវគ្គវគ្គគ្រូគ្រូ ជើញម្ដងទៀតទុកឲ្យលោកគ្រូហ្នឹងម្ដងបញ្ចប់ចាប់ព្រះពុទ្ធមន្តរាចៈពរពាយ៉ាងអកិរិយចតិវតាតកណិយៈកសបោបពុទ្ធយើងខ្ញុំក្រាបថ្វាយបង្គំបណ្ដំវន្តាទើបជើញស្ដេចក្រុងព្រះពលីគុំដែង រត់ពីជាសូចភូតពីបាទៅជើញនៃកម្ដែងសัพពុត្រីសូមវន្តាប្រគំកាញ់កលាំងលោកលោកមានរិទ្ធិខ្លាំងខ្លាំងពលឹកពលឺអនុភាពឆាប់ឆោតទៅជើញព្រះបាទបកតរត់ អ្នកដែលមានមេទីខ្លាំងខ្លាត់ពលឹកពេកប៉ុនទៅជើញញងជាភិណត់រុងរឿងនៅបនបកោនៅនៅសោតវិភាបិទអីជំគុណម្ចាស់រៀបធ្វើបនសន្តិនៅថ្ងៃនេះសូមស្ដេចក្រុងពលីម្ចាស់ទឹកម្ចាស់ដីម្ចាស់គុកធា ដែលស្ថិតនៅសុវណ្ណគង្គារាមនេះមកជួយដឹងជួយលឺជាកសិទ្ធស័ក្តិសិទ្ធិអល់នៅពូជ័យស្រីមង្គលវិបលសុខចាប់តាំងពីថ្ងៃនេះតរៀងទៅហោ បាទសាធុសាធុទុបីតាបបពទេវតាសពឋានយើងខ្ញុំសូមបង្គំពន្ទានិមន្តសម្ដេចព្រះឥន្ទ្រានិមន្តសម្ដេចព្រះរមយមយមរាសូមទានគង់រៀនថ្មីខ្ញុំថ្វាយស្លាធัวស្វាយស្លាបារីទៀតភូភូពីភៀលាខ្ញុំថ្វាយអបអបពីផ្កាថ្វាយគ្រឿងគូជា សម្រាប់ម្ចាស់ថ្លៃ ដែលបានរៀបចំថ្មីថ្មីប្រសើរស្អាតស្អាតយើងខ្ញុំថ្វាយបំរើចិត្តស្នាសឹងមីមីចិត្តចិត្តដកបរិសុទ្ធទើបអញ្ជើញព្រះព្រះទូលីមកគង់រៀងថ្មីយើងខ្ញុំបំរុងស្ដេចស្រាប់ទើបអញ្ជើញព្រះកាលយើងមកឲ្យឆាប់ឆាប់យើងខ្ញុំថ្វាយរំដាប់សូមពោ សូមជ័យអំពីអ្នកអងថ្វាយចិត្តភ្លេងដូរតន្ត្រីផងសូមសុខសួស្តីសេរីសុខថាទាំងអស់ទៅត្រូវថត់ធ្នៅចិត្តឆ្ងាយមូលមកជាមិត្តមិត្តថត់ថត់តោសាមកជាតោសាសូមជួយជ្រោមជ្រែងថែរក្សាបបពេវតាសពចន្លោះទីឋាន យើងខ្ញុំសូម រដ្ឋនីគុណគុណដឹកដឹកដល់គុណគុណបនបរមីនៃព្រះគ្រូចៅអធិការជំនឿមុនមុនតរៀងមកដូចជាព្រះគ្រូចៅអធិការកែវប្រាងព្រះគ្រូអចៅអធិការដួងញញញព្រះគ្រូចៅអធិការខោផៃនិងព្រះគ្រូចៅអធិការស្មាច់មៀមនិងលោកតាគណៈកម្មការចាវៈដូចជាលោកតាឌី ก็ยาตุนมุนมีบาลุกนาเออพอลีลุกนา ดีตัวลุกนาจาพาพนลกนาจาทำเพียมไป่มืกนักนำมาได้โดยตัลกนายาสวัสดิ์เดลออกโลกออกลูกบ้านสะกดกวนโมนกาตะมุนเฮยลดยในหน้า ตามบุนโบรา ទេវតាទូចធំចង់ប្រមាណក្រែងខ្ញុំថក់ខានមិនបាននឹករោគសូមទានមេត្តាសូមទានព្រះដែកជាព្រះព្រះព្រមាដែលថាឋាននៅនីយលតាទាំងទេវតានិកអមរាឋាននៅបុព្វបតាសិលាធំគុណព្រះព្រះសូនរិរិទ្ធសូមសូមឡើងនិមិត្តមកជួយខ្ញុំគុណព្រះបិសីមុនីលំថឋានក្រមនៅ យំយំពៀនដូច្នេះសូមតែជាម្ចាស់ថ្លៃថ្ងៃនេះយើងខ្ញុំទាំងអស់គ្នាសូមសូមលឹកនឹករកអញ្ជើញលោកមកជាប្រធានបិទអីថ្ងៃនេះឬក៏ថ្ងៃស្អែកយើងខ្ញុំទាំងអស់គ្នាព្រមព្រំទាំងកណាគ្រប់ព្រះអង្គបានធ្វើបននេះនៃសូមឲ្យបានសុខបានចម្រើនកំអោយមាន ดกดกกอลยุไทยมูลมอจะทวนมันปนปนในกอดลอยใส่สกสกสกฆ่าได้สกฆ่ายืนอยู่ทุ่งไหลเยือกรีสับสไลเทสไลจัดการลวกใจติงโจโพกพลาไร តូចធំធំចំរាជការកើតផល្លាពងពងពោះយោះយោះស័កសដាំយ៉ាងណា មានមាសមានប្រាក់ជនធានមានមានវ៉ាពីក្មេងដល់ចាស់ចាស់មកវ័យត្រូវធម៌ខ្លាចអំណាចខ្លាំងជូនមកមកតាំងចាច់បារមីសូមសូមទេវតាគ្រប់គ្រឹះទាំង8ជួយមួយទានពោជ័យដល់ដីសុខសុំសូមសូមតែជាព្រះព្រះពុទ្ធអង្គជួយ ប្រោះព្រំរំរងរងសិលសម្រិទ្ធបាំងលួនលួនខ្ញុំទាំងអស់ ព្រះសង្ឃសាវកយោស័កឧត្តមយើងយើងយំយំអូនអង្គអង្គពុំពុនពាកសូមសុនសូមជ័យសូមសុខសុខវណ្ណទាមិពុទ្ធាំវណ្ណទាមិធម្មំវណ្ណទាមិសង្ឃំវណ្ណទាមិព្រះយមរាជាសុខសទេវតាបបាតាំងពុញញាទាតតាំងសាទុក្ខាទុក្ខអមោទិមិសុបង្គរៃកហោមាន ណាឥឡូវសូមមកវាទៀតបាទពុកមាក់មាក់បញ្ជើញពីភូមិទិសបោទិសក្លេនេះសិនរិទ្ធិនេះនៃអុចអុតដល់អេសានព្រះព្រះចន្ទរាដល់លក្ខិណាអហិមាក់មាក់មាក់អហិឆន្ទតុអឆេតុស្វាហាទើបបញ្ជើញស្ដេចត្រង់គ្រីឈ្មោះព្រះបាទដល់ចលាំងព្រះម៉ែកឹងព្រះម៉ែកូហ៊ីព្រះធូររីអើយខ្ញុំឈ្មោះ ខ្ញុំខ្ញុំឈ្មោះនាងកណ្ដែងសុខតាបតបតប្រធូនរីឈ្មោះគិរីវងវងវងសាភិឡនព្រះចៅចៅធូនអើយឈ្មោះគាត់គាត់រាប់អញ្ជើញមកឲ្យឆាប់មកយកប្រយាស្ងោយសោយមានមាន ស្រូវលមោពុទ្ធសន្តែកំលោដៅនៅអពុជញ្ញៈហាដូចជា ទើបវាខ្ញុំរៀបនៅទៅតែងគាត់គាត់វែងពីកន្ទងរាងកាយបង្អែបអែបអាមសាបប្រៃទាំងឡាយមកស្ងួតងួររស់រស់ស្រាយក៏ធ្វើជានានានាទាំងអស់នេះដាក់ដាក់តម្កល់លើខាងមុខមុខជាទីសក្ការៈសូមលោក តែងឲ្យសុខសុខស្រីមនុស្សផងសូមថ្វាយត្រយា ជួយយល់កន្លងកាត់បីមានជាគោតាមពុតបណ្ដាំសឹងកើតលោះស័កកើតទ្រព្យរបស់កើតសុខសុខសួស្ដីចេញសែងសាមឈ្នះអស់ទុកភ័យរោគរាចង្រៃវិនាសបាត់មកសូមស្រីចម្រើនកើតកើតដូចបង ច្រើនដាក់កន្លងដោយសេចក្តីប្រាថ្នាសុខដាច់ជាងមកយកប្រយាដែលយើងខ្ញុំពូជាក្នុងគ្រានេះអរសូមនមោទនីបាទចុះចុះក្រយាអញ្ចឹង Chapter ព្រះកវីដោយគៀថាយ៉ាងនេះព្រះបន្ត្រអង្គនគរប្រទៅទួល កណ្ការណាតែក្រាបចាទីនោះព្រះធៀងត្រាច់វព្រៃកតិយាងចាញ់ចលីលីពីទី ដោយព្រាបាទញ៉ាំងសាតាន់ចូលពេញតែចាំមានបញ្ញាកៃជាអើយផឹងអមរតនតជារស់ពេញពេញ តាមធម្មតាសូមអនុមោទនា โอตัสสะ เจเกเวตาตอะระหะโตสัมมาสัมพุทธัสสะนโมตัสสะเจเกเวตโอะระหะตสัมมา สัมพุทธัสสะนะโมตัสสะเจเกเวตโอะระหะโตสัมมาสัมพุทธัสสะเนเนะ មរិរិយានមស្ការអត្តភោជោមានមេនៃខ្ញុំករណាភគវៈតោចំពោះព្រះដ៏មានព្រះភាអរហតោជាព្រះព្រះអរហន្តតសង្ឃនោះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ទ្រង់ត្រាស់នឹងនិយាយធម៌ដោយព្រះអង្គឯងឥតមានគ្រូអាចារ្យណាប្រដៅព្រះឡើយ មួយលើនឹងព្រះសធម្មនិងនឹងព្រះសង្ឃរតនៈឲ្យសេចក្តីជ្រះថ្លាសពកាលទួងខ្ញុំខ្ញុំប្រកាសករណាសូមនមស្ការចំពោះអង្គគ្រូសម្មិទ្ធិណោឡើងទីនេះមួយមួយលើនឹងព្រះរាមិរៈលោកអ្នកមានអាយុដោយសេចក្តីស្នានិងដោយសេចក្តីគោរពជ្រះថ្លា សូមចម្រើនពរយុទ្ធញោមបរិស័ទទាំងអស់ដែលបានអញ្ជើញមកជួបជុំមូលមូលដុំនីឧបដ្ឋានសាលានីវត្តវត្តវត្តគង្គរាមហៅវត្តវត្តទឹកទឹកទាំងអស់គ្នាជារាប់បានដែលបានមកបង្ហាញវត្តមាននិងនឹងផ្សាយដល់ដីសាទោពេញចិត្ត ក្នុងពិធីឡើងកាន់តំណែងពេញពេញសិទ្ធជាព្រះព្រះគ្រូចៅអធិការហើយនៅមួយចំណែកទៀតដើម្បីផ្សាយនៅដីដីស្រឡាញ់រោគវៀនយញោមនិងអង្គគ្រូជាម្ចាស់មេវត្តអខ្ញុំខ្ញុំកណ្ដាលមកពី ក៏សូមសុខសែងនៅដីសាទោទាំងអស់នេះរួមជាមួយនឹងញាតិញោមជាបរិស័ទទាំងអស់គ្រប់គ្រប់គ្នាដែរគ្រានេះខ្ញុំខ្ញុំកណ្ណាអាភិបាលទទួលការរតនីនិងនឹងការរាប់អានអំពីអង្គគ្រូនៅទីនេះក៏ដូចញាតិញោមបរិស័ទនៅទីនេះដែលបានអញ្ជើញមកជុំ សម្ដែងនៅការស្រឡាញ់និងរករាល់បានអញាតិញោមទាំងអស់គ្នាបានសុខសុខសប្បាយនេះញោមសុខសុខរស់រស់អត់អឺស្រុកស្រុកសុខសុខរស់រស់ធ្វើស្រែបើកើឬសុខសុខរស់រស់រស់នៅទំនេរយើង តែតែនិយាយពាក្យថាសួរសុខសបាយនិយាយយើងឆ្លើយថាសុខសបាយសុខសុខកាយតែចិត្តមិនសបាយទេសុខសុខការបរិភោគវាយតែខ្វះទឹកទឹកក៏បបសុខសុខសូមបីញាតិញោមសម្រាប់ស្រួល មិនមិនធ្វើកិច្ចការងារអីក៏ប៉ុន្តែត្រូវរលួយបងបងឲ្យភ្លើងមែនទេញោមអញ្ចឹងខ្ញុំខ្ញុំកណ្ណាមកពីសូមលើកនៅនៅធัวខ្លះខ្លះដើម្បីបានញាតិញោមពិចារណាអស់គ្នាថ្ងៃនេះចង់ចង់លើកពីស័កគុំស្មើយោះរីឯគុំគុំពោះមិនស្មើចិត្តចិត្តជា នេះសម្ដេចដាច់សង្ឃរាជជួនណាតលោកបានលើកទុកទុកចាទុកសម្រាប់ឲ្យយត់ញោមទាំងអស់គ្នាពិចារណារួមទាំងអង្គជាមេមេវត្តដីឬមិនបានបានជាមេវត្តដីត្រូវត្រូវពិចារណាអស់អង្គនឹងស័កអ៊ំស្មើយោស័កណាហើយរីឯកងកងពោះមិនមិនស្មើនឹងចិត្តជា វាពីរឃ្លាស័កនេះមានន័យថាអំណាចចេស្តាឥទ្ធិពលឥទ្ធិធានុភាពដែលយើងប្រើអំណាចឲ្យគេខ្លោខ្លាចឲ្យគេញឿរត់ផត់បាក់បាក់បដោយឲ្យអំណាចនៃការប្រើរបស់យើងហើយអំណាចមាន3 អំណាចនេះយើងចាំទៅអ្នកអ្នកគ្រប់គ្រងផ្ទះស្បែក ងប្រសិទ្ធិព្រះរាជាគណៈគណៈយុទ្ធព្រះអញ្ជើញលោកនាយកធរៈព្រះគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពលោកជំទាវកញ្ញាថេរវិជ្ជតាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភនៅម៉ាឡៃកែតយ៉ាជាទីគោរពដល់ពុកពួកសូមគោរព ឯកឧត្តមដែលជាថ្ងៃមួយប្រកបដោយមហោនរក្នុងឱកាសពេលនេះក្នុងឱកាសពេលនេះខ្ញុំកណ្ណាយុបាទសូមការអនុញ្ញាតដើម្បីប្រកេននឹងជម្រាបជូនកម្មវិធីដែលនឹងប្រព្រឹត្តទៅនៅក្នុងពេលបន្តិចទៀតនេះប្រកាសគណៈអធិបតីគ្រប់ទងជាតិទងប្រពុទ្ធសាសនាដោយអង្គពិធីទាំងមូលក្រុមឆាយាស្វាគមន៍អង្គពិធី ប្របាយការស្វាគមន៍លោកអភិបាលនៃគណៈអភិបាលនៃនៃប្រទេសជាតិជាតិកម្ពុជា និងជាជំនួយការសាលាគុនខេត្តកណ្ដាលព្រះសង្ឃដីកាសំណេះសំណាលសម្ដេចព្រះបដមនីជាសម្អាងព្រះសមាជិកធរសភាជួនខ្ពស់ពុទ្ធសាសនានៅប្រទេសជាតិកម្ពុជាព្រះបដមនីជាសម្អាង សមាជិកធារាសភាសង្គមគោះព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាព្រះអគ្គលេខារងពុទ្ធកសិក្សាជាតិនិងជាព្រះមេគុនខេត្តកណ្ដាលបាននិមន្តជាព្រះអធិបតីសូមអនុមោទនីលោកជំទាវអុកញ៉ាហេមិតចិត្តាបាសិការាសា ជាប់នឹងស្រុកព្រះព្រះខាងលិចជាប់នឹងស្រុកម៉ាឡាយនិងអូជ្រៅនៅពីអ្នកមនុស្សស្រីមាន89339នាក់អាយុចាស់វត្តបានខ្លាបន្ថែមទៀតតាមរយៈការអនុវត្តយុទ្ធសាស្ត្រយុទ្ធសាស្ត្រចក្រកោដំណាក់កាលទី4ដើម្បីបង្ខិតសេវាសាធារណៈឲ្យទីកាត់ដើម្បីធានានឹងគោលនយោបាយនិងយុទ្ធសាស្ត្រដែលបានទទួលជោគជ័យជាមួយនេះដែរវិស័យកសិកម្មត្រូវកណ្ដាល មាន1100ហិកតានិងស្រូវឡើងទឹកចំនួន2500ហិកតាសរុបជារួមគឺស្មើនឹង100%អូ Thank you. แล้วกี่เป็นเรื่งหจ้าสมุนเลยก็เด้วไปในนังนเดินทางอยู่ไอ้ตามกาเราเปทีเพื่อนกันเราเข้ามาทำไมกันอ่า ហើយភ្លើងអស់នៅពេលហ្នឹងបើគូសិនផុតអស់អស់ចាគូដែរបើគូសិនអស់មកគូសិនភ្លេបបាត់គូសិនបាយតាចាំមើលវិញទៅផងមកមកមិនមកឃើញយក 嗯。 ដាក់ចំណុចខ្លាំងក្នុងវ័យដល់សិនយើងដាក់ចង់